ក្បែរគេគេល្អឬអន់តែបើតាមបងសន្មត់អូនច្បាំងជាសុខហើយពេលនេះបាត់ដុំនឹងអូនឈឹងគ្មានលើសំលេងឆ្លងឆ្លើយយ៉ាងមិញហើយពើត្រានត្រើយបងបារម្ភវេលាកន្លងបងនៅម្នាក់ឯងម្នាក់ឯងតែងចាំមើល ចង់ដឹងពីដុំនឹងស្ងួនតើអូនសុខយ៉ាងណាចង់ដឹងពីសងសាថ្មីស្រីចង់ឃើញទាំងជីវិតពេលនេះអូននៅទីណាតើដឹងទេថាបងនឹងមាននឹងបង ហូរទឹកភ្នែកហើយចង់ឲ្យវេលាត្រឡប់ណាចង់សូមអបអូនជាលើកចុងក្រោយតែគ្មានអកាំងឡើយសូមបីត្រឹមតែគិតថាជួបអូនមាននឹងបងទេអូនមាននឹងបងខ្លាំងទេស្ងួនបើយើងអាចជួបជួនទុំអង្គអួយ មទ្រមអមមកចិត្ត នាងឯងតែងចង់មើលអូនចង់ដឹងពីដុំនឹងស្ងួនតើអូនសុខយ៉ាងណាចង់ដឹងពីសំសាថ្មីស្រីចង់ឃើញទាំងជីវិតពេលនេះអូននៅទីណាតើដឹងទេថាបងនឹងមាននឹង នឹងអូននឹកឡើងអូទឹកភ្នែកហើយចង់ឲ្យវេលាត្រឡប់ណាចង់សូមអបអូនជាលើកចុងក្រោយតែគ្មានអបកន្លែងសូមបីត្រឹមតែគិតថាជួបអូនមាននឹកអូន សូមត្រំអូនមកជិតអើយបងថែដូចមុនមាននឹងបងទេអូនមាននឹងបងខ្លាំងទេស្ងួនតែបងវិញនឹងអូននឹកឡើងហូរ từng ភ្នែកហើយចង់ឲ្យវេលាត្រឡប់ណាចង់សូមអបអូនជា គ្មានឱកាសឡើយសូមបីត្រឹមតែគិតថាជួបអូនមាននឹងបងទេ ចិត្តអើយបងថាដូចមុនមិនបាញ់សួរអូនថាចាត់ទុកបងជាវ័យ ដឹងត្រឹមថាស្រីមិនមែនទុកថ្លៃត្រឹមមនុស្សកំដរ